អ្នកទាំងគ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញពីរបៀបប្រើប្រាស់ Table View Controller ជាមួយនឹងការ Customize Cell ដែលមានទម្រង់ដូចនេះដែលខ្ញុំហៅថាខ្មែរ Temple អញ្ចឹងមានរូបភាពហើយនឹង Title ដែលជាឈ្មោះភាសាក្នុងប្រទេសកម្ពុជាអូខេឥឡូវអ្នកទាំងគ្នាចូលនឹងការបង្កើត project ថ្មី new project ដែលយើង ប្រើជាមួយនឹង Swiss 3យើង select យក single your application ខ្ញុំនឹងដាក់ឈ្មោះថា temple ខ្មែរ temple ខ្មែរ temple អូខេនេះយើងបង្កើតបាននៅបច្ចេកមួយថ្មីដែលមាន view controller default ជាងយើងត្រូវការប្រើទេយើងប្រើ table view controller ទំនុកវិចារហើយយកពាក្យ table view controller ទាញ table view controller ដាក់ចូលហើយ complete initial view controller បើអញ្ចឹងទេពេល run ទៅវាចេញអីវាចេញផ្ទាំងខ្មៅគេទៅពេលដែលចេញវានឹងចេញសញ្ញាព្រួយមួយនេះមានថាយើងចាប់ផ្ដើម app application ចាប់ផ្ដើមពី view មួយហ្នឹងអូខេចឹងតបមកយើងមាន cell នៅពេលដែលយើងនេះមកយើងមាន cell នៅក្នុង table view controller ក្នុង UI មួយហ្នឹងវាមាន table view ហើយនិង table view cell ហើយក្នុង table view cell នេះយើងអាច customize វាបានដោយសារយើងទីអាចទាញវាធំឬក៏តូចហើយនៅក្នុង layout របស់យើងគឺមានអូខេបិទនេះមួយចោលសិនអូខេដោយសារ layout របស់យើងគឺអញ្ចឹងអញ្ចឹងយើងត្រូវការមាន image label ចឹងយើងត្រូវការទាញ image ចូលហើយនឹងដាក់ label ចូល image យើង search វាបានដែរយើងអាច scroll ទៅបានដែរអូខេយើងទាញដាក់យើងដាក់ប៉ុណ្ណាមិនសមទៅលើការ design របស់យើងអូខេអញ្ចឹងខ្ញុំយកកពស់វាអូខេខ្ញុំដាក់វាជ្រុង ចឹងខ្ញុំអាចប្រើ constraint ក៏បានមិនបាច់ចាំពិបាកទាញខ្លួនឯងបានអូខេខ្ញុំដាក់0 0ចឹង logic វាវាស្មើនឹង0ចឹង high វាចិត្ត high វា78អញ្ចឹងខ្ញុំយក78ដែរខ្ញុំចង់ឲ្យវាជ្រុងព្រោះអ្នកចង់អត់ឆ្លាញ់ជ្រុងយើងអាចដូរបានអូខេអូខេវាបានប៉ុណ្ណឹងយើងដាក់ comment al សញ្ញាស្មើវានឹងវិស័យយើង PO មានបញ្ហាហើយ ខេឥឡូវខ្ញុំដាក់ constraint វាឡើងវិញទៅចោល constraint លើឆ្វេងក្រោមកម្ពស់ width ទៅ78ដូចគ្នាហើយយើងចុច add វាអូខេឥឡូវចេញសញ្ញាពណ៌លឿងមេថា pivot នេះដោយសារ width របស់យើងវាផ្លាស់ប្ដូរមិនអញ្ចឹងដើម្បីឲ្យវារត់ទៅតាមអ្វីដែលយើងបានកំណត់យើងចុច l comment សញ្ញាស្មើអូខេរត់ចេញតាមអ្វីដែលយើងដាក់ហើយ asset នេះគឺកន្លែងដាក់រូបភាពហើយរូបភាពរបស់វានឹងវាស្គាល់ PNG បើយើងទីដាក់កន្លែងហ្នឹងបើយើងចង់ដាក់ JPEG យើងដាក់ folder ផ្សេងហើយមានរបៀបនៃការសេកូផ្សេងប៉ុន្តែខ្ញុំ recommend ឲ្យប្រើ PNG ល្អជាងអូខេឥឡូវនេះខ្ញុំមានរូបភាពដែលខ្ញុំទុក download ទុកហើយជាសិតទៅជា file PNG ខ្ញុំទីដាក់វាចូល K នេះគឺជាឈ្មោះរបស់វាដែលយើងអាចហៅប្រើបានអញ្ចឹងយើងបើក storyboard វិញយើងចង់នឹងដាក់ image ចូលវាចេញមិនអូខេយើងលិចចង់ដឹងថា image យើងមានខ្លាំងអូខេអង្គធំយកអង្គធំឬក៏អង្គវត្តយកអង្គវត្តមកដាក់អូខេអូខេយកអូខេអានេះស្រួល example មើលអញ្ចឹងនៅក្នុងហ្នឹងនៅលើ image ហ្នឹងវាមាន property ហៅ content mode content mode ហ្នឹងវាមាន scale to fit aspect to fit អញ្ចឹង aspect to fit នេះពេលយើងចុចទៅដូរអូខេទម្រង់រូបរូបយើងមិនវាចេញអញ្ចឹងវាបិចវាអត់ scale ឲ្យយើងប៉ុន្តែអានេះវាទាញវាទាញរូបហ្នឹងខូចទ្រង់ទ្រាយតែបើសិនជាយើងចង់ឲ្យវា feel វាកាត់រូបខ្លះយើងចុច aspect feel ចេះអូខេប៉ុន្តែដោយសារអីឥឡូវនេះពេលយើងដាក់ហ្នឹងទៅវាខូចទ្រង់ទ្រាយដោយសារអីដោយសារយើងបានតត clip to bound picture developer ថ្មីដែលទើបចាប់ផ្ដើមគឺគាត់អាចដឹងដោះស្រាយបញ្ហាទាំងអស់នេះទេដែលខ្ញុំចង់បង្ហាញកន្លែងហ្នឹងគឺយើង click ទៅលើពាក្យថា clip to bound នៅពេលដែល click ទៅយើងដឹងដោយសារ Eco 8នេះគឺវាមាន feature ច្រើនថ្មីថ្មីដែលជួយយើងមិនសូវពិបាកសេកូដជាមួយនឹង UI ពេលយើងដោះវាចេញវានឹងចេញរូបរាងធ្វើខូចទំទារបស់យើងនៅពេលចុចលើ clip to bound វានឹងកាត់តាមអ្វីដែលយើងចង់បាន ដែលយើងបានកំណត់អូខេឥឡូវយើងបាន it make មួយហើយឥឡូវយើងនឹងខ្វះ label មួយទៀតអូខេ label នេះខ្ញុំឲ្យវានៅកណ្ដាលអូខេ margin សូនប៉ុណ្ណេះអញ្ចឹងខ្ញុំ set constraint វាខ្ញុំកំណត់វាឆ្វេងហើយនឹងស្ដាំឯងហើយនឹងវាចេញបកកំហងអូខេចេញបកកំហងខ្ញុំ set constraint មួយទៀតគេហៅថា align ប្រភេទជា align ខ្ញុំដាក់ vertical អញ្ចឹងវារត់ពីលើចុះក្រោមអញ្ចឹងវានៅកណ្ដាលអូខេវាចេញបលខៀវអញ្ចឹងវិញកាលណាវាចេញបកខៀវអញ្ចឹង របស់យើងនៅមានបញ្ហាអីទេឥឡូវពេលយើងរ៉ាន់ទៅវាចេញអីមើលអស់គ្នាអូខេវាចេញនៅ table ធម្មតាវាអត់មានទិន្នន័យហើយអត់មាន image ដែលយើងបានកំណត់មិញទេតែអ្វីដែលសំខាន់នៅក្នុង cell complete ដាក់ identify វា identifier ឲ្យវាអញ្ចឹងយើងអាចហៅវាយកទៅប្រើប្រាស់បានទេ ហើយនៅក្នុង class របស់យើងនេះយើងអត់ទាន់មាន class នៅក្នុង view controller របស់យើងនោះអត់ទាន់មាន class ណាដែល connect មួយវាហើយនៅក្នុងរបស់យើងនេះក៏អត់ទាន់មាន table view controller ដែរ view controller យើងមិនអាចយកមកប្រើក្នុង table view controller ទេដោយការវីដេអូមុនដែលខ្ញុំបានបង្ហាញបើសិនជាអ្នកតើបានមើលទេយើងអាចចូលទៅមើលបានហើយឥឡូវយើងបង្កើត file មួយថ្មី new file ហើយយើងយកពាក្យថាការកែ type class បើសិនជាយើងអត់យកកាកាយ type class យើងអាចបង្កើតជាមួយនឹង Swift file ប៉ុន្តែកាកាយ type class ប៉ុន្តែពេលយើងបង្កើតវាវា មាន ផលប្រយោជន៍យ៉ាងម៉េចឧទាហរណ៍ដូចជាយើងយក UI table view controller អញ្ចឹងយើងដាក់ឈ្មោះវា temple okay temple អញ្ចឹងនៅពេលដែលយើងបង្កើតវាវានឹងមាន function វាមាន override function ជា method អីយើងដែលកន្លែងណាដែលយើងត្រូវប្រើខ្លះយើងអត់ប្របាក់វាឡើងប្រវាក់ ប្រវាក់វាយវាដោយខ្លួនឯងឯងបាញ់វាយដោយ manual ឯងអូខេឥឡូវមើលនៅពេលយើងមកបង្កើត complete ថានៅពេលកន្លែងនេះបើសិនជា optic យើងត្រូវ optic វាឈ្មោះ project របស់យើងមិនអញ្ចឹង project របស់យើងអត់ស្គាល់ class មួយហ្នឹងឯងអូខេឥឡូវយើងបាន temple table view controller អញ្ចឹងយើងយក class មួយហ្នឹងយកមកដាក់ជាមួយនឹង visual controller របស់យើងតែជាប្រភេទ table view controller អញ្ចឹងយើងចុចកន្លែងនេះមកយើងឃើញនេះខ្លះរបស់យើងហេឥឡូវពីរនឹងវាស្គាល់គ្នាហើយគេ run ទៅវាចេញមិនវិញខេវានៅចេញធម្មតាវាអត់មាន image ដែលយើងបានកំណត់ទេដោយសារអីដោយសារយើងមិនទាន់បានកំណត់វានៅលើហ្នឹងឲ្យវា run ប្រហែល row ក្នុងមួយ section ហើយ run ប្រហែល section នៅក្នុង table view controller មួយហ្នឹងដែលខ្ញុំបានបញ្យល់នៅការវីដេអូមុនអ្វីទៅ number of section ឥឡូវខ្ញុំដាក់តែមួយឯងហើយក្នុងនេះខ្ញុំចង់ឲ្យវាចេញ10អូខេហើយ complete បើកនៅ method មួយនេះផងខែ method table view controller ដែលមាន param cell point dec add អញ្ចឹងកន្លែងនេះកន្លែង cell របស់យើងមិញយើងដាក់ឈ្មោះ ដាក់ ID ឲ្យវាដាក់ឈ្មោះថា cell បើសិនកន្លែងនោះអត់ដាក់ cell ទេ app យើងនឹង crash អូខេឥឡូវបើក run ចេញដល់អ្វីដែលយើងចង់បានហ្នឹងអូខេឥឡូវវាចេញហើយចេញនៅអ្វីដែលយើងចង់បានហើយតែវាចេញទៅនៃ fix វាជាលក្ខណៈប្រភេទ static ជាងយើងអត់ចង់បានអញ្ចឹងហើយយើងចង់បានដោយអ្វីដែលខ្ញុំចង់បង្ហាញមុនហ្នឹងអូខេលក្ខណៈបែបនេះ ខេឥឡូវយើងដាក់វិញយើងបង្កើត file មួយទៀតពីមុនហ្នឹងយើងបង្កើត tab table view controller អញ្ចឹងវាមាន class របស់វាមួយអញ្ចឹង cell ក្នុង cell ហ្នឹងវាត្រូវមាន class របស់វាមួយដែរឥឡូវយើងបង្កើតវា ដូចគ្នាដែរប៉ុន្តែគ្រាន់តែយើង sub class ខុសគ្នាអូខេម្ដងនេះយើងយក UI table view cell យើងដាក់ឈ្មោះថា temple ដូចគ្នា next create ខេឥឡូវយើងបាន temple table view cell អញ្ចឹងយើងយក class ហ្នឹងមកដាក់ក្នុង cell របស់យើង click ឲ្យចំ cell ហើយយើងដាក់ class វានៅកន្លែងហ្នឹងអូខេឥឡូវយើងហែកមើលកូដមួយចំហៀងហើយហ្នឹងនេះរបស់យើងមួយចំហៀងអញ្ចឹងចុចលើ cell វាអត់ចេញទេអញ្ចឹងយើង manual ខ្លួនឯងទៅ browser table temp poll table user របស់យើងអូខេឥឡូវយើង outlet outlet image មកលើ server របស់យើងអញ្ចឹងយើង right click លើវាហើយទាញចំណិចជាមួយនឹង controller របស់យើងអូខេនឹងវា alert មួយហ្នឹងអញ្ចឹងយើងយក complete ទីថាយក outlet outlet ហើយដាក់ឈ្មោះវាអញ្ចឹងវា page image ខ្ញុំត្រឡប់ដាក់ថា img ពីមុខ img temple អានោះយើងដាក់មិនក្បានឲ្យស្រាច់យើងស្រួលយល់ទេនៅ label មួយទៀត label ហ្នឹងវាជាឈ្មោះរបស់ប្រាសាទអញ្ចឹងគឺយើងត្រូវ outlet វាដាក់បើយើងអត់ outlet outlet ទេនៅខ្លះបើយើងវាអត់ស្គាល់យើងអាចហៅវាយកប្រើបានអញ្ចឹង label ខ្ញុំធ្លាប់ប្រើវា LB LB tempo ដូចគ្នាអូខេតែយើងទាញខុសកន្លែងអូខេតាមបន្តិចណាអូខេ LB temple អូខេ enter ហើយឥឡូវហ្នឹងយើងអាចយកវាទៅប្រើបានហើយយើងចូលទៅក្នុង temple table view controller យើងវិញអូខេយើងហៅវាមកប្រើមិនវិញអញ្ចឹងកន្លែងនេះយើងដាក់ពាក្យថា as ហើយនឹងឈ្មោះ control controller cell របស់យើងវិញ temple table user អូខេអញ្ចឹងយើងអាច access ទៅ variable ឬក៏ method របស់យើងនៅក្នុងនៅក្នុង class មួយនឹងបានហើយយើងនិយាយពាក្យថា cell cell. lb គេដែលសារវាអត់ស្គាល់ទេយើង copy មកលឿនកុំឲ្យច្រឡំ lb template temple អូខេ dot text dot text ស្មើនឹងអីមួយចឹងចឹង dot តេសមួយតេសតែហើយខ្ញុំយក index របស់វាមកដាក់ in index.path.raw អូខេឥឡូវ run ហើយចេញមិនដែរអូខេ something wrong អូខ្ញុំ outdate ច្រឡំទាញចំ constraint អូខេឥឡូវខ្ញុំ outdate វាម្ដងទៀតដូចខ្ញុំទាញមិញទាញចំ constraint ឲ្យបានមើលសំតោផងឥឡូវបដោវានេះម្ដងទៀត throttle user បើយើងអូខេ យើងផ្ដាច់ outlet នេះវិញសិនជាវៀង error ចឹងដើម្បីផ្ដាច់វាយើងចុចលើ label របស់យើងអូខេចុចលើ label ហើយផ្ដាច់ចុចប៊ូតុងព្រួយមួយហ្នឹងអូខេ WhatsApp it doesn't see អត់មានគេអីចឹងយើងផ្ដាច់វាដោយខ្លួនឯង ខេខ្ញុំផ្ដាច់វាវិញផ្ដាច់ចេញពី outlet របស់យើងបើអញ្ចឹងទេវាអាចធ្វើ crash ខេ outlet ម្ដងទៀតត្រូវប្រយ័ត្នម្ដងហ្នឹងយើងចុចលើនេះហ្មងខេ right click ទាញដាក់ឈ្មោះវា LB temple ខេ connect ខេអញ្ចឹងម្ដងនេះយើងអាចប្រើវាបានណាមកចូល table temple table view controller អូខេម្ដងនេះយើងដាក់បានហើយជាមួយយើងដាក់នេះចេញអត់ ខេចេញចេញ0 1 2 3 4 5 6 7 8 9ដោយសារមុននឹងយើងរ៉ាន10អញ្ចឹងវារ៉ានចេញទៅ10ឯងអញ្ចឹងវាចាប់ផ្ដើមចេញពី index ទី0អូខេឥឡូវយើងយកតន័យមកដាក់តន័យខ្ញុំមានស្រាប់ហើយខ្ញុំសុំ copy កុំឲ្យយូរអូខេគេនេះជាតន័យរបស់យើងរបស់ខ្ញុំត្រៀមទុកអូខេតែខ្ញុំប្រកាសជា array ចឹងខ្ញុំយក ARR title ហ្នឹងរបស់ខ្ញុំយកមកដាក់នៅក្នុង LD template របស់ខ្ញុំអញ្ចឹងដើម្បី access វាបានយើង access តាម index index ហ្នឹងយើងអាចកំណត់វាបានតាម index path.raw អូខេហើយនៅទៀត image cell .img template image ស្មើ UI image name អូខេដោយសារយើងប្រើជាលក្ខណៈ local អញ្ចឹងអត់ស្អីងាយៗទេ ARR mg គេ index r.row គេប៉ុណ្ណឹង run ទៅវាចេញអត់អូខេខេបាទវាចេញតែបើសិនជាកន្លែងនេះយើងដាក់លើសពី10យើងដាក់17 18តើវាចេញមិនវិញ អូខេដល់កន្លែងហ្នឹងវាក្រាស់ដោយសារអីដោយសារវាផុត rank របស់វា array របស់យើងវាមានតែ10ធាតទេប៉ុន្តែយើងរ៉ានឲ្យវាដល់18អញ្ចឹងជៀសវាងនៃការក្រាស់បែបហ្នឹងយើងយក array មួយណាជា goal ឧទាហរណ៍ title យើងយក title ជា goal យកមក return នៅកន្លែង row របស់យើងយើងឲ្យ return ទៅចំនួនប៉ុណ្ណឹងឯងអញ្ចឹងយើងដាក់ array របស់យើងឲ្យ count វាយើង run វាម្ដងទៀតតើវាចេញមិនវិញ ខេដល់នេះឡើងក្រាស់ហើយវាចេញត្រូវតែយើងមើលទៅមើលអ្វីដែលយើងចង់បាននេះគឺអ្វីដែលយើងចង់បាន image របស់យើងលក្ខណៈរាងមូលបន្តិចហើយមាន title នៅនេះនៅពីលើអញ្ចឹងដើម្បីឲ្យ image យើងមូលធ្វើនៅកន្លែងណាចំណេញយើងចូល template ទៅបប user របស់យើងអញ្ចឹងយើងដាក់ code ដើម្បីឲ្យ image ហ្នឹងមានរាងមូលអូខេយើង copy វាមកឲ្យលឿន layer.cornerradius ស្មើ5 Okay ឥឡូវនៅ navigation title វាខាងលើនេះមួយទៀតដែលមានខ្មែរ temple ជា title ចូលក្នុង main storyboard របស់យើងវិញចុចឲ្យចំពណ៌លឿងហ្នឹងហើយចូលពាក្យថា edit embed navigation controller คลิกវាអូខេឥឡូវបានប៉ុណ្្នឹងហើយយើងចូលទៅ view controller របស់យើងម្ដងទៀតដាក់ title ឲ្យវា ដាក់ cell.title ស្មើខ្មែរ temple ចេះ start បាទឥឡូវបងប្អូនសូមមើលបងប្អូនគេឥឡូវវាចិត្តដូចទេវានៅតឡាញនេះមួយទៀតទេតែយើងគួរតែធ្វើម៉េចដើម្បីឲ្យឡាញកន្លែងហ្នឹងរត់មកដល់កន្លែងហ្នឹងដូចគ្នាអញ្ចឹង យើងចូលទៅ storyboard again ម្ដងទៀតហើយយើងចុចឲ្យចំ cell របស់យើងហ្នឹងវាមាន property មួយដែលយើងចុចកន្លែងកណ្ដាលហ្នឹងមានថា separator វាមាន default របស់វាគឺប៉ុណ្ណាវាចេញមកប៉ុណ្ណឹងតែយើងចង់ customize វាឲ្យប៉ុណ្ណឹងឯងចង់ឲ្យវាមកច្រើនជាងហ្នឹងអញ្ចឹងយើងដាក់វា50មើលវាមកអត់អញ្ចឹង Eco Series ថ្មីវារត់ឲ្យយើងមើលហ្មងអញ្ចឹងវាអត់តន់មកដល់កន្លែងហ្នឹងឯងវានៅដល់ធំនេះអញ្ចឹងយើងដាក់ 80មកអត់80មកចិត្តដល់90អូខេ95អូខេវាមកដល់កន្លែងណាដែលយើងកន្លែងដែលយើងចង់បានណាអូខេអូខេឥឡូវនេះយើងបាន application មួយដែលឈ្មោះថាខ្មែរ temple ដូចនៅរូបដែលយើងចង់បានហើយអូខេសូមអរគុណអ្នកនរគ្នាសម្រាប់ការមើលវីដេអូក្នុង channel របស់ខ្ញុំកុំភ្លេច subscribe ដើម្បីបានទទួលព័ត៌មានវីដេអូថ្មីៗពី channel របស់ខ្ញុំបាទសូមអរគុណសូមជម្រាបលា